បាទជំរាបសួរបងប្អូនជំរាបសួរបាទសួស្តីសួស្តីមកទៀតហើយថ្ងៃនេះតែរឿង inverter នឹងឯងបាទបងប្អូនអាហ្នឹងហើយបើយើងរៀបតែ inverter ណាឥឡូវរវល់បាទរវល់ពេកបាទធ្វើតែ inverter បាទ inverter ដូចខ្មែរយើងគេហៅ inverter នឹងឯងតែមួយឈុតនេះមួយឈុតនេះហាងធំបងប្អូនធំបន្តិចຂະຫນាតវា10គីឡូវ៉ាត់បាទ10គីឡូវ៉ាត់ហ្នឹងបើថែមនិយាយពី10000វ៉ាត់អើនិយាយពីវ៉ាត់វិញវា10000វ៉ាត់បាទ ស្អកកបន្តិចបាទឥឡូវខ្យល់ត្រជាក់ចុះមកយកមាញ់ចុងគ្រុនបាទអូខេចង់និយាយថា inverter ຂະຫນາດ10000វ៉ាត់គឺ10គីឡូវ៉ាត់ហ្នឹងណាបាទ 10k បាទអូខេហើយឈុតនេះខ្ញុំទៅធ្វើទូនេះ2បាទទៅធ្វើ2ពូຂະຫນາດវាធំបងប្អូនຂະຫນາດវាធំណាស់អាទូធំនេះគឺសម្រាប់ដាក់បាទដាក់ដំភ្លើងហើយនឹង mainboard អីហ្នឹងសម្រាប់ inverter តែម្យ៉ាងបាទហើយបាទតូនេះតូនេះមួយទៀតគឺខ្ញុំដាក់ឧបករណ៍បាទដូចជាគ្រប់យ៉ាង auto AT ATS ហើយនឹងគេហៅ signal timer ហ្នឹងគឺវាធ្វើការភ្លើងលើសក៏ផ្ដាច់ភ្លើងធ្លាក់ក៏ផ្ដាច់ទាញទាញកម្លាំងពី inverter ខ្លាំងលើសចំណុះក៏វាផ្ដាច់អញ្ចឹងណាហើយនឹងប្រើ នឹងប្រើ controller charger នោះពីរបងប្រើពីរពួកនេះគេទៅប្រើប្រព័ន្ធធំបន្តិចហ្នឹងហើយហើយប្រព័ន្ធនេះគឺវាប្រព័ន្ធខ្សែ48វ៉ុលបងប្អូនបាទឥឡូវខ្ញុំបានតេស្តមកបាទបានតេស្តមកជិត48ម៉ោងបាទខ្ញុំតេស្តហើយបាទដដែលតេស្តអត់មានដាក់អគុយទេគឺយើងដាក់ power supply អញ្ចឹងសម្រាប់តេស្តវាហ្នឹងហើយហើយមានបងប្អូនសួរមក បងប្អូនសួរខ្ញុំថាអឺបងប្អូនខ្ញុំចង់បាន inverter ទៅប្រើក្នុងផ្ទះតើវាប្រើបានអីខ្លះហ្នឹងហើយហើយខ្ញុំចង់និយាយថាបងគាត់ប្រើភ្លើងក្នុងផ្ទះហ្នឹងអាមួយមួយខែអស់ប្រហែល10គីឡូឧទាហរណ៍ថាមួយខែ30គីឡូអញ្ចឹងមានន័យថាយើងមកចែកនឹង30ថ្ងៃមិនអញ្ចឹងហ្នឹងបងក្នុងមួយថ្ងៃប្រើអស់តែ1គីឡូហើយអញ្ចឹងបើថា សរុបអស់ហើយមួយខែមិនលើសពី30 40គីឡូហ្នឹងគឺយើងប្រើ inverter តែតែ5គីឡូទៅគឺវាលើសលើសហើយបាទយើងមិនបាច់ទិញឲ្យធំពេកណាហើយនេះប្រភេទធំនេះគឺគេប្រើគេប្រើខ្លាំងបាទគេប្រើខ្លាំងដូចជាបូមទឹកទៅអីទៅអញ្ចឹងណាហ្នឹងហើយតែប្រព័ន្ធប្រព័ន្ធមកហ្វាទេបាទហ្នឹងហើយមិនបីហ្វាណាបាទ inverter ភាគច្រើនខ្ញុំរៀបតែមកហ្វាទេហ្នឹងហើយហើយគឺខ្ញុំបំពាក់ពេញបាទបំពាក់ពេញទាំងអស់គឺប្រភេទ option A បាទ option A ហ្នឹងហើយមុនមុនបើថា7គីឡូកន្លះគឺទូហ្នឹងវាប៉ុណ្្នឹងដែរតែខ្ញុំញាត់ឧបករណ៍នេះទៅជាមួយគ្នាហ្នឹងហើយវាញាត់អស់បាទតែនេះវាធំពេកបងប្អូនខ្នាតធំណាស់10គីឡូវ៉ាត់មិនធម្មតាណា10គីឡូវ៉ាត់ហ្នឹងហើយ48វ៉ុលហើយអញ្ចឹងខ្ញុំក៏បានធ្វើខ្សែភ្លើងចេញពីទូ inverter នេះភ្លើង220ចេញពី inverter ទៅចូលអា ទូបញ្ជាបាទគ្រប់យ៉ាងនៅក្នុងនេះបាទមានប្រព័ន្ធអូតូ ABS បាទហើយដូចខ្សែនេះគឺខ្សែសម្រាប់សាកអគុយគឺយើងដាក់សូឡាមកបាទវាសាកអគុយមកបាទអូខេខ្ញុំដោតលើបន្តិចហ្នឹងហើយបាទ controller charger វាធ្វើការហើយតែវា វាអត់ស្គាល់សូឡាទេពូយើងមកបានដល់ជាប់ជាមួយសូឡាហ្នឹងវាប្រាប់ថាពេលយប់ហើយនេះហ្នឹងហើយអូខេចាំខ្ញុំខ្ញុំឲ្យមើលខាងក្នុងឲ្យចិត្តចិត្តខ្ញុំអธิบายឲ្យស្ដាប់ហើយយើងបើកបាទបើកគ្រឿងអូខេគ្រឿងធ្វើការណាហ្នឹងហើយធ្វើការហើយ ភ្លើងសញ្ញានេះបងប្អូនភ្លើងសញ្ញានេះសម្រាប់ភ្លើងប្រើភ្លើង inverter បាទហើយនឹងភ្លើងសញ្ញាតក្រហមនេះគឺវាសម្រាប់ចេញជាសញ្ញាភ្លើងយើងប្រើភ្លើងគីឡូបាទភ្លើងផ្ទះយើងណាហ្នឹងហើយហើយមិនប្រព័ន្ធប្រព័ន្ធអូតូ ATS បាទអូខេមកមើលក្នុងទូរបស់គ្នាអូខេបងប្អូនមកយើងមកមើលចិត្តចិត្តម្ដងបាទហ្នឹងហើយខ្ញុំប្រើ អាដោយអាគុយនេះធំណាស់បងប្អូនធំណាស់ហ្នឹងហើយវាទទួលអំពែបានរាប់រយអំពែបាទធំហើយប្រើចង្ហាលចង្ហាលទាំងអស់ក្នុងទូមួយនេះបាទខ្ញុំប្រើចង្ហាលដល់5 5ហើយសួរថាវាវិលទាំងអស់ដែរវាអត់វិលទាំងអស់ទេបងប្អូនវាអត់វិលទាំងអស់ទេគឺវាវិលវាវិលបាទវាវិលតិចតិចអានេះមួយ បាទអានេះបើពីងក្រៅចូលមកផ្លុំបាទផ្លុំហើយអានេះ ចឹងនេះបើดึงក្នុងចេញវាវិលតិចតិចហើយអាលើនេះសងខាងនេះវាមិនទាន់វិលទេហើយនឹងអាបញ្ជាប់នៅ main board ហ្នឹងវាអត់ទាន់វិលទេលើកលែងតែ main board នេះវាមិនកម្ដៅឡើងដល់កំណត់វាហើយកំកំភ្លេចខ្ញុំប៊ីភ្លេចបងប្អូនទៅប៉ះវាអាពីរហ្នឹងអាពីរកណាត់នេះបើថាប៉ះទាំងពីរគឺភ្លើងចក់ភ្លើងឆក់យើងមកមួយណាក៏ដែរកុំឲ្យបញ្ជាប់ទាំងពីរអញ្ចេះគឺភ្លើងឆក់តែយើងប៉ះម្ដងមួយអីទេបាទຂະຫນາດធំបងធំធំតែនធំតែន បាទហើយកាលណាមិននិយាយដល់កម្ដៅបើថាមានបតវាកម្ដៅវាដល់កំណត់ដល់ថាវាធ្វើឲ្យចង្ហារនឹងវិលគឺវាចង្ហារធ្វើការបាទហើយខ្ញុំក៏បានតេស្តវាបាទបាទកម្ដៅគ្មានកម្ដៅណាពូចង់និយាយថាយើងអត់ទាន់លោតអីខ្លាំងខ្លាំងអញ្ចឹងវាអត់ក្ដៅទេបាទនៅតែប៉ុណ្ណឹងតេស្តមកខ្ញុំខ្សែចុង48ម៉ោងហ្នឹង បាទនឹងហើយហើយនេះបាទខ្សែសម្រាប់មកពីអាគុយហ្នឹងគឺមកពីអាគុយហ្នឹងមកពីណាគឺមកពីអាគុយយើងប្រើហ្នឹងឯងបាទក្បាលអាគុយយើងតបជាប់នេះជាមួយគ្នាក៏បានដែរពួកខ្ញុំមានខ្សែនេះខ្សែសម្រាប់ឲ្យភ្លើងអាគុយចូលទៅ inverter មកខ្សែធំ9ខ្សែធំណាស់គឺយើងតបជាប់ទៅនឹងទៅហើយយើងយកអាអានេះមកផ្ញើទៀតក៏បាន តែមិនបាច់ផ្ញើក៏បានដែរយើងយកទៅភ្ជាប់នឹងក្បាលអាគុយខាងក្រោមនោះដូចគ្នាទៅបោកតាមបោកដកតាមដកទៅបាទតែអានេះខ្សែ inverter ហ្មងបាទអូខេអានេះមកមើលខ្ញុំក៏ធ្វើបាទភ្លើងខ្សែភ្លើងហ្នឹងហើយភ្លើង inverter ចេញមកតាមនេះបាទហើយមកចូលមកចូលអានេះបាទដើម្បីដើម្បីមក ឲ្យវាឲ្យវានិយាយគ្នាបាទឲ្យនិយាយនិយាយគ្នាពីរហ្នឹងឲ្យវាស្គាល់គ្នាហ្នឹងហើយហើយចូលមកទៅបាទអានេះមកដល់ក្នុងនេះម្ដងបាទខ្ញុំប្រើ solar បាទ controller charger ហ្នឹងពីរពីរហ្នឹងគឺដើម្បីអីដើម្បីឲ្យវាជួយ គ្នា ធ្វើការយូរយូរកុំឲ្យវាក្តៅបាទវាធ្វើការម្នាក់ពាក់កណ្ដាលបានហើយធ្វើការម្នាក់ពាក់កណ្ដាលបានហើយ ហើយអញ្ចឹងអំពែវាឡើងដល់120អំពែនេះពីហ្នឹងបាទកុំឲ្យវាធ្វើការតែមួយអញ្ចឹងវាគេលោវាក្តៅបើថាដូចឈុតមុនមុនដែលខ្ញុំផ្ញើទៅហ្នឹងតែ7500វ៉ាត់ហ្នឹងយើងប្រើតែមួយក៏វាអសល់ដែរវាលឺលឺហ្នឹងបងណាបាទអូខេមានការពៀបាទការពៀអន្ទះបាញ់ហើយនឹងឆក់លោតបាទឆក់លោតហើយអានេះ អានេះ discounter របស់របស់ solar បាទ solar ចូលមកបាទនេះ discounter អាគុយពីរហ្នឹងគឺចែកបាទមួយលេខ1លេខ2ណាហ្នឹងហើយអានេះក៏លេខ1លេខ2នេះក៏ខ្ញុំសេដាក់ដែរលេខ1លេខ2ដូចគ្នាអូខេអានេះខ្ញុំបានត្រៀមបាទខ្ញុំត្រៀមពូលភ្លើងអីមកគឺចង់តេស្តឲ្យមើលបាទចង់បញ្ជាក់បន្តិចអាខ្សែនេះបងប្អូនខ្សែនេះគឺខ្សែភ្លើងផ្ទះណា បាទខ្ញុំសម្រាប់មកតេសអូតូ ATS មើលបាទអូខេនេះខ្សែភ្លើងផ្ទះមកត្រៀមហើយបាទនេះអំពូលអំពូល200វ៉ាត់ចង់ដឹងថាវាផ្លាស់ភ្លើងបាទវាផ្លាស់ហ្នឹងវាអំពូលនោះលួតអត់អត់អត់លួតទេបងប្អូនហើយខ្ញុំរុញអានេះទៅតិចអ៊ុយបាទរុញចូលតិច inverter កំពុងធ្វើការហើយភ្លើងមក លើមកឈូក228រាងស្រាលទេបងប្អូនរាងស្រាលតែភ្លើងពិតវានៅនេះបាទហ្នឹងហើយអានេះវល់ពិតរបស់វានៅនេះហើយ00ខាងក្រោមខាងក្រោមនេះយើងអត់ទាន់មានលោតទេព្រោះយើងអត់បានបន្តអីចាញ់ទៅប្រើបាទខ្សែ2នេះបងប្អូនខ្សែ2នេះពណ៌ក្រហមនេះសម្រាប់ភ្លើងយកទៅប្រើបាទយកទៅប្រើមក យើងទៅភ្ជាប់ជាមួយទូភ្លើងក្នុងផ្ទះយើងនឹងដើម្បីចែកចាយប្រើការបើអាខ្សែ2នេះសម្រាប់ភ្លើងផ្ទះភ្លើងគីឡូយើងចូលទៅហ្នឹងហើយភ្លើងទៅចូលទៅស្គួរបងប្អូនចូលទៅស្គួរគីឡូថ្ងៃណាភ្លៀងជាប់ជាប់គ្នាអញ្ចឹងទៅអា inverter យើងដាច់ហ្នឹងបងប្អូនហើយអាពីលើនេះសម្រាប់ភ្ជាប់ជាមួយផ្ទាំងសូឡាបញ្ចូលទៅបាទ ដុល្លារហ្នឹងយើងរៀបឲ្យហើយខាងលើហ្នឹងប្រហែលសន្លឹកប្រហែលសន្លឹកហ្នឹងហើយយើងបញ្ចូលទៅអានេះទៅអូខេកុំឲ្យខូចពេលវេលាយូរខ្ញុំតេសតែម្ដងខ្ញុំលើកខ្ញុំលើកអានេះសិនភ្លឺឲ្យបងប្អូនបាទឥឡូវខ្ញុំដោតភ្លើងគីឡូបាទខ្ញុំដោតភ្លើងគីឡូបាទ ដល់ទៅអត់ទាន់ធ្វើការទេដូចអត់មានរឿងអីដឹងអត់មានរឿងអីកើតឡើងអញ្ចឹងពួកនេះនៅប្រើភ្លើង inverter បងប្អូនហើយ ATS វានៅកន្លែងភ្លើង inverter ហើយឥឡូវខ្ញុំបិទ inverter ហើយបងប្អូនចាំមើលភ្លើង1 2រាប់បាន12បាទឥឡូវ inverter inverter ដាច់ហើយណាខ្វែងក្រហម2គឺ inverter លត់បាទលត់អស់ហើយតែនេះវាប្រើភ្លើង គីឡូបាទហើយចាំមើលខ្ញុំបើក inverter វិញមើលវាធ្វើការ1 2 3ឃើញដែរគឺអំពូលប្រភេទនេះបងប្អូនអំពូលប្រភេទនេះបើថាវាផ្លាស់ហើយណាបើថាអំពូលនេះលត់គឺកុំព្យូទ័រលត់តែប៉ុណ្ណឹងទេ PC យើងនៅលត់ហើយហ្នឹងហើយឥឡូវខ្ញុំដកភ្លើងផ្ទះសិន បាទគឺគ្រាន់តែស្គួរបាទពេញផ្ទះអូខេចាំងភ្នែកខ្ញុំបិទវាសិនហ្នឹងហើយបាទអត់មានអីច្រើនបងប្អូនអត់មានអីច្រើនទេគឺមកបង្ហាញតែ inverter ដដែលដដែលតែគ្រាន់តែវាមិនដដែលគឺប្រភេទຂະຫນាតបាទប្រភេទຂະຫນាតរបស់វាហ្នឹងហើយជុតនេះធំធំមែនទែនបងប្អូននិយាយនិយាយទៀតធំមែនទែនហ្នឹងហើយដូចដូចបងប្អូនថា ចង់បាន inverter ទៅប្រើប្រាស់ហ្នឹងហើយតែក្នុងផ្ទះអត់មានសញ្ជាក់ទេហើយតែអញ្ចឹងអត់មានសញ្ជាក់ហ្នឹងយើងមកសบายហើយសบายសบายមកហើយ inverter ប្រើតែខ្ញុំវាយថាតែ3000វ៉ាត់គឺមកសบายហើយបើថាស្គួរបន្តិចទៀតមានម៉ូទ័របូមទឹកអង្គៀកទៅ មានអីចឹងទៅបាទដាក់5000វ៉ាត់5000វ៉ាត់ហ្មងហើយបងប្អូនចង់គឺវិធីបាទវិធីជ្រើសរើស inverter គឺខ្ញុំប្រាប់ក្បួនមួយຕ້ອງថា បងប្អូនមើលភ្លើងដែលយើងប្រើរាល់ថ្ងៃក្នុងផ្ទះនេះផ្ទះបងប្អូនណាហ្នឹងហើយក្នុងមួយខែអស់ប្រហែល10គីឡូបានមួយខែ40គីឡូមួយខែ50គីឡូហ្នឹងវាស៊ីក្នុងមួយថ្ងៃ1គីឡូជាងទេហើយ1គីឡូជាង យើងមិនមែនថា1គីឡូជាងហ្នឹងវាស៊ីអស់ទៅហ្មងហើយចាត់តែស្រកពី inverter មិនមែនទេ inverter វាផលិតមករាល់ថ្ងៃវិញហ្នឹងគឺ solar យើងផលិតមករាល់ថ្ងៃអញ្ចឹងយើងប្រើតែ5000វ៉ាត់បាទស្គួរពាក់កដាលទៅកុំឲ្យវាធ្វើការធ្ងន់ពេក ហើយកុំកុំឲ្យវាក្តៅបងប្អូនបាទហ្នឹងហើយឥឡូវខ្ញុំមកឆែកពួកអានេះជាការពិតទៅវាអត់មានក្តៅទេពួកអានេះវាធ្វើការវាមិនទៅដុតស្អីវាវាគាត់តួនាទីផ្លាស់ប្ដូរភ្លើងទៅប៉ុណ្ណាបាទតែអំពូលនេះអំពូលនេះក្តៅតែមិញ40ជាង48ក្តៅបាទហើយដល់ពួកនោះបាទ30ជាងចំហាយពីអំពូលផង បាទនោះអត់ទាន់ធ្វើការអត់ក្តៅទេបាទហ្នឹងហើយធាតុអាកាសខាងក្រៅគឺប៉ុណ្ណឹងស្មើនឹងថ្ងៃត្រង់ហើយណាម៉ោងថ្ងៃត្រង់ម៉ោង1កន្លះហ្នឹងបាទហើយមកឆែកអត់សតេស្អាតនោះបាទហ្នឹងហើយ គឺចង់និយាយវាវាមិនទាន់ធ្វើការធ្ងន់វាមិនសូវក្តៅហ្មងទេបើធ្វើការធ្ងន់មែនទែនអញ្ចឹងខំណាស់វាកម្ដៅវាឡើងដល់40បាទដល់40កម្ដៅទេនឹងហើយតេសរួចបងប្អូនតេសរួចដើម្បីដាក់ផ្ញើទៅឲ្យបងនៅខ្មែរហើយខ្ញុំមិនទាន់បានវាយជាជាអសរជាអសរសញ្ញាប្រាប់ដើម្បីទៅតអីងាយស្រួលខាងតអញ្ចឹងណា តែមិនអីទេបាត់ថាទោះបីខ្ញុំមិនវាយជាអសរក៏បានតែខ្ញុំធ្វើជាខ្ញុំសេกระដាស់បាទខ្ញុំគូប្លង់គូរូបមន្តក្នុងกระដាស់ហ្នឹងឲ្យទៅតនដែរទេហ្នឹងហើយតែជាយល់ល្អយើងវាយជាអសរទៅឲ្យដឹងលោកกระដាស់ហ្នឹងបាត់ទៅហើយត្រូវ inverter ហ្នឹងត្រូវផ្លាស់ប្ដូរឬក៏ផ្លាស់ម្ចាស់បាទឧទាហរណ៍យើងចេះតែនិយាយណាបាទហ្នឹងហើយនិយាយយ៉ាងច្រើនទៀតហើយ វីដេអូយើងវែងដូចប្រាប់សារមុនយើងនិយាយយ៉ាងច្រើនតិចព្រោះបើមិននិយាយច្រើនបើមិនអធិប្បាយច្រើនអញ្ចឹងទៅបងប្អូនជួនកាលជួនកាលយើងអត់សូវយល់បាទយើងអត់យល់អញ្ចឹងណាបាទអូខេខ្ញុំសូមបញ្ចប់វីដេអូតែត្រឹមនេះបងប្អូនបើថាមានចំណាប់អារម្មណ៍បងប្អូនអាចតាក់ទងខ្ញុំបានបាទ comment ក្រោមវីដេអូនេះក៏បានឬមកខាង Facebook ក៏បានដែរបាទឈ្មោះតែមួយបាទឈ្មោះតែមួយហ្នឹងហើយមក ជជែកគ្នាសិនក៏បានសាកសួរព័ត៌មានពីឧបករណ៍ឬមួយក៏បងប្អូនចង់កំងអីវ៉ាអីវ៉ាន់ពីខ្ញុំទៅដើម្បីប្រើប្រាស់អ្វីមួយក៏ដោយដែលចង់បានអ្វីទៅកុំឲ្យវាធំលឹះលប់មកល្មមមកល្មមប៉ុណ្ណេះឯហ្នឹងខ្ញុំអាចរកផ្ញើទៅឲ្យបានបាទអូខេអរគុណច្រើនបាទវីដេអូនេះបើថាចូលចិត្តក៏ជួយ Subscribe ផងបើមិនចូលចិត្តទេបងប្អូនក៏គាត់នៅមើលលេងៗទៅបាទអូខេអរគុណអរគុណ